សួស្តីទាំងអស់គ្នារីករាយស្វាគមន៍មកកាន់ម៉ោងសិក្សាប្រវត្តិវិទ្យារបស់យើងជាបន្តទៀតនៅក្នុងម៉ោងសិក្សានេះដែរលោកគ្រូនឹងលើកយកពាក្យកន្លឹះសំខាន់សំខាន់យកមកសិក្សាដូចតទៅ ពាក្យកន្លឹះទី1គឺលោកគ្រូលើកយកពាក្យថាបូជនីយដ្ឋានបូជនីយដ្ឋាន មានន័យថាកន្លែងគោរពបូជា ឧទាហរណ៍ដូចជាវិមានឯករាជ្យពោជនីយដ្ឋានអុកញ៉ាឃ្លៀងមឿងព្រះចេតីព្រះវិហារជាដើមហ្នឹងយើងហៅថាពោជនីយដ្ឋាន និយាយឲ្យចំគឺជាកន្លែងទាំងឡាយណា ដែលជាទីសក្ការៈបូជាគេហៅថាពោជនីយដ្ឋានអញ្ចឹងរូបភាពនេះ គឺជារូបភាព នៅក្នុងបូជនីយដ្ឋានរបស់លោកអុកញ៉ាឃ្លាំងមឿងនៅខេត្តពោធិ៍សាត់ចឹងទស្សនភាពមានជាសំណង់មានជាសួន មានយ៉ាងកន្លែងអុជធូបណាជាដើម តែអ្វីដែលឃើញច្បាស់ជាងគេនេះគឺជារូបសំណាករូបសំណាកដំរី នេះជាដំរីដែលដំរីនេះធ្វើដំណើរពីទិសខាងលិចឆ្ពោះមកទិសខាងកើត គឺគេចង់បញ្ជាក់ថាគឺជាដំរីរបស់ព្រះច័ន្ទរាជាដែលព្រះអង្គនាំយកមកពីស្រុកសៀមចូលមកទឹកដីខ្មែរទឹកដីខ្មែរអញ្ចឹងទិសខាងកើតគឺតំណាងឲ្យប្រទេសខ្មែរនេះគឺជាព្រះព្រះច័ន្ទរាជាណាដែលព្រះអង្គបាន ប្រើល្បិចកលដើម្បីឲ្យវិលត្រឡប់មកស្រុកខ្មែរដោយនាំយកដំរីពីស្រុកសៀមព្រមទាំងដាវអញ្ញាសឹកដែលព្រះចៅសៀមទ្រង់ប្រគល់ឲ្យព្រះអង្គនោះបញ្ជាទៅលើតបសៀមដែលអមដំណើរជាមួយព្រះអង្គក្នុងការតាក់ដំរីណាតែរឿងពិតគឺពុំមានដំរីដែលតាក់នោះទេគឺជាល្បិចកលរបស់ព្រះអង្គដើម្បីមានឱកាស នឹងយាងត្រឡប់មកស្រុកខ្មែរវិញចឹងសពថ្ងៃរមណីយដ្ឋានហើយនិងបូជនីយដ្ឋានអុកញ៉ាក្លៀងមឿងមានភ្ញៀវទីចិត្តទីឆ្ងាយ ក្នុងបណ្ដាខេត្តក៏មានពីភ្នំពេញទៅក៏មានណាទៅអុចធូបបនស្រន់ខ្លះក៏បានសំប្រកបណាចឹងជាកន្លែងគ្រប់បូជាដ៏សំខាន់មួយប្រចាំខេត្តពោធិ៍សាត់ ចឹងបន្តពីពោជនីយដ្ឋានយើងចូលពាក្យបដិវត្តកមនីគមពាក្យថាបដិវត្តកមនីគមសំដៅទៅលើការផ្ទុះការផ្ទុះយ៉ាង ខ្លាំងនៅការរីកចម្រើនផ្នែកបណ្ដាញផ្លូវកមនីគមណាបណ្ដាញផ្លូវថ្នល់ស្ពានផ្លូវដែកប្រព័ន្ធផ្លូវទឹកទាំងប្រព័ន្ធទឹកសាបប្រព័ន្ធ ផ្លូវគមនាគមន៍ទឹកប្រៃជាដើមជាដើមអញ្ចឹងការរីកចម្រើនយ៉ាងឆាប់រហ័សហ្នឹងហៅថាបដិវត្តណាបដិវត្តគមនាគមន៍មានន័យថាការរីកចម្រើនឆាប់រហ័សនៃបណ្ដាញគមនាគមន៍ចឹងបណ្ដាញគមនាគមន៍ដែលគេចាប់អារម្មណ៍ជាងគេនៅកំឡុងពេលបដិវត្តគមនាគមន៍ដំបូងគឺផ្លូវដែកផ្លូវដែក ចឹងនេះគឺជារូបភាពបង្ហាញអំពីរថភ្លើងណារថភ្លើងមួយខ្សែដែលកំពុងតែរត់នៅលើផ្លូវដែកហើយបញ្ចេញផ្សែងផ្សែងឡើងខ្មួលខ្មាញ់គឺជាផ្សែងនៃនៃម៉ាស៊ីនចំហាយទឹកម៉ាស៊ីនចំហាយទឹកហើយមានមនុស្សម្នាជាច្រើនចោមរោមថត ថតរថភ្លើងមានន័យថាពេលនោះគឺបណ្ដាញរថភ្លើង មានការរីកចម្រើន ខ្លាំងហើយមនុស្សម្នា មានការចាប់អារម្មណ៍ចឹងក្រៅពីបណ្ដាញផ្លូវដែកក៏មានដែរបណ្ដាញផ្លូវទឹក មានការរីកចម្រើនបណ្ដាញផ្លូវទឹកភ្ជាប់ពីសមុទ្រមួយទៅសមុទ្រមួយរហូតឆ្លងកាត់មហាសមុទ្រដោយប្រើ នាវាតូចធំ មានទាំងកប៉ាល់ធុនធុនធ្ងន់ ហើយនៅមានទំហំធំដែលអាចធ្វើដំណើរបានរាប់សិបខែណាដោយដល់ពុំពុំបាច់ចូលចតតាមកំពង់ផែអញ្ចឹងនៅពេលផ្ទុះបដិវត្តគមនាគមន៍នោះគឺបណ្ដាញផ្លូវអាកាសពុំតាន់ពុំតាន់ទទួលការរីកចម្រើនឬក៏និយាយថាពុំតាន់មាននៅឡើយទេអញ្ចឹងយើងមើលរូបភាពមួយនេះ ចឹងមិញនេះគឺរថភ្លើងរត់នៅលើ ផ្លូវតែមួយខ្សែតែរូបភាពទី2នេះគឺ ផ្លូវដែកកាន់តែខ្វាត់ខ្វែងមែនតែនចឹងមានន័យថាផ្លូវដែកទទួលការរីកចម្រើនខ្លាំងដែលមានចម្ងាយកាន់តែឆ្ងាយទៅឆ្ងាយទៅហើយភ្ជាប់ទីក្រុងសំខាន់សំខាន់ស្ទើរតែពីពេញទ្វីបអឺរ៉ុបអឺរ៉ុបចឹងយើងក្រៅពី បណ្ដាញផ្លូវដែកគ្រូមានក្រាបសសរក្រាបសសរក្រាបសសរនេះគឺ គេតាំងអំពីចំនួន ផ្លូវដែកនៃបណ្ដាប្រទេស នៅអឺរ៉ុបគិតជាគីឡូម៉ែត្រជាគីឡូម៉ែត្រអញ្ចឹងយើងមើលពណ៌ពណ៌នេះហៅពណ៌ខៀវណាពណ៌ខៀវនេះគឺ Great Red Tien គឺចក្រភពអង់គ្លេសពណ៌លឿងនេះគឺហ្វ្រង់ទេបារាំងហើយនឹងពណ៌ត្រួយចេកនេះគឺជឺម៉ានីអាល្លឺម៉ង់ហើយនឹងពណ៌ក្រហមរុស្ស៊ីគឺប្រទេសរុស្ស៊ីអញ្ចឹងយើងចាប់ដើមមើលពីចំណុច0នេះគឺចំណុចប្រសពពី0ឆ្ពោះមក1800 40នេះគឺតាំងឲ្យឆ្នាំតាំងឲ្យឆ្នាំ ឆ្នាំ1960ឆ្នាំ1880ឆ្នាំ1900ជាឆ្នាំអញ្ចឹងផ្នែកដេក បាទខាងក្រោមនេះតាំងឲ្យឆ្នាំយើងមើលផ្នែកឈរផ្នែកឈរនេះគឺ តាំងឲ្យប្រវែងផ្លូវដែកគិតជាគីឡូម៉ែត្រមាន10000គីឡូម៉ែត្រ20000គីឡូម៉ែត្រ30000គីឡូម៉ែត្រ 40000គីឡូម៉ែត្រ50000គីឡូម៉ែត្រនិង60000គីឡូម៉ែត្រអញ្ចឹងយើងមើលក្នុងឆ្នាំ1840ចក្រភពអង់គ្លេសណាមានផ្លូវដែកវែងជាងគេណាវែងជាងគេបន្ទាប់មកមានបារាំង មានអាល្លឺម៉ង់មានរុស្ស៊ីអញ្ចឹងរុស្ស៊ីមានផ្លូវដែកខ្លីជាងគេណាហើយចំនួនផ្លូវដែក ទាំងអស់ហ្នឹងมันបាន10000គីឡូម៉ែត្រផងគឺมันបានទាំង5000គីឡូម៉ែត្រផងក្នុង ឆ្នាំ1840ក្នុងឆ្នាំ1960រយៈពេលតែ20ឆ្នាំណាយើងមើលឃើញក្រាបសសរនេះលូតខ្ពស់លូតខ្ពស់លើសពី10000គីឡូម៉ែត្រអញ្ចឹងប្រទេសណាដែលមានផ្លូវដែកវែងជាងគេ គឺទី1គឺប្រទេសអង់គ្លេស មានផ្លូវដែកប្រមាណជា ប្រហែលជា13000ប្រហែលជា13000គីឡូម៉ែត្រប្រទេសទី2ដែលមានផ្លូវដែកវែងគឺប្រទេសអាល្លឺម៉ង់ចឹងប្រទេសអាល្លឺម៉ង់មាន ផ្លូវដែកប្រមាណជា10000 1000គីឡូម៉ែត្របន្ទាប់មកគឺប្រទេសបារាំងមាន ប្រវែងផ្លូវដែកប្រហែលជា8000 ីឡូម៉ែត្រចំណែកប្រទេសរុស្ស៊ីនៅយឺតយ៉ាវជាងគេគឺមានផ្លូវដែកប្រមាណជា3000គីឡូម៉ែត្រតែប៉ុណ្ណោះក្នុងឆ្នាំ1880 20ឆ្នាំក្រោយមកទៀតជាងឃើញថាមានភាពប្រែប្រួលខ្លាំងមែនទែនមានន័យថាមានន័យថាបន្ទុះណាបន្ទុះនៃបដិវត្តកមនាគមន៍ខាងផ្លូវដែកនឹងស្ទុះលឿនមែនតែន មានន័យថាប្រទេសនីមួយៗសម្រុក កសាងផ្លូវដែកឲ្យកាន់តែវែងឆាប់រហ័សចឹងប្រទេសដែលនាំមុខគេ គឺប្រទេសអាល្លឺម៉ង់វិញ ក្នុងឆ្នាំ1880ប្រទេសអាល្លឺម៉ង់មាន ប្រវែងផ្លូវដែករហូតទៅដល់30000 3000គីឡូម៉ែត្រប្រហែលជា30,000 3000គីឡូម៉ែត្រប្រទេសលំដាប់ទី2គឺចក្រភពអង់គ្លេសមាន ផ្លូវដែកប្រមាណជា2000 24000គីឡូម៉ែត្រ ប្រទេសប្រទេសបារាំងហើយនិងប្រទេសរុស្ស៊ីគឺ មាន ផ្លូវដែកប្រហាក់ប្រហែលគ្នាណាប្រហាក់ប្រហែលគ្នាប្រហែលជា21000គីឡូម៉ែត្រតែយើងមើលរយៈពេល20ឆ្នាំក្រោយមកទៀត1900គឺផ្លូវដែកស្ទុះលឿនមែនទែន ហើយ ប្រទេសដែលស្ទុះជាងគេ គឺប្រទេសរុស្ស៊ីណាដែលកាលពីពីមុននោះគឺ មានផ្លូវដែកតិចជាងគេដល់ពេលចុងក្រោយគឺប្រទេសរុស្ស៊ីទេ ដែលមានផ្លូវដែកវែងជាងគេរហូតដល់ប្រហែលជា52000គីឡូម៉ែត្រប្រទេសឈរលំដាប់ទី2អគិកនិងរុស្ស៊ីគឺអាល្លឺម៉ង់អាល្លឺម៉ង់មានផ្លូវដែកប្រមាណជា51000គីឡូម៉ែត្រប្រទេសបារាំង មានប្រមាណជា38000គីឡូម៉ែត្រ ហើយនឹងចក្រភពអង់គ្លេសគឺមានផ្លូវដែកតាមក្រោយគេវិញគឺប្រហែលជា30000គីឡូម៉ែត្រចឹងយោងតាមក្រាបសសរដែលយើងបានសង្កេតនេះឃើញថារយៈពេលមិនដល់60ឆ្នាំផងផ្លូវដែកមានការរីកលូតលាស់រាប់ម៉ឺនគីឡូម៉ែត្រមានន័យថាខុសគ្នាខ្លាំងណាអាភាពដែលខុសគ្នាខ្លាំងក្នុងរយៈពេលខ្លីៗហ្នឹងហៅថាបដិវត្តន៍ ចឹងយើងយល់បានបដិវត្តគមនាគមយើងចូលបដិវត្តកហបតីម្ដងតើវាជាអ្វីវិញបដិវត្តកហបតីសម្គាល់លើការងើបបះបោប្រឆាំងនឹងវណ្ណៈអវិជននិងខ្សាត់ពីសំណាក់ប្រជាកសិករកម្មករសិប្បករនិងប្រជាជនទីទាល់ក្រីក្រគ្មានទីពឹងហើយចលនាបះបោនេះត្រូវដឹកនាំត្រូវបានដឹកនាំដោយពួកកហបតី ហើយពួកកហបតីយើងដឹងហើយថាជាពួកដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភតែពុំមាន អំណាចឬតំណែងខ្ពស់អ្វីទេ នៅ ក្នុងរដ្ឋាភិបាលចឹងបដិវត្តនេះ បានរីករូតលាស់យ៉ាងឆាប់រហ័សស្របពេលដែលលទ្ធិកុម្មុយនីសត្រូវបានសាបព្រោះយ៉ាងទលំទលាយ ក្នុងសតវមហាជននៅអឺរ៉ុបនៅអឺរ៉ុបចលនាបដិវត្តកហបតីបានរីកសាយភាយស្ទើរតែគ្រប់ ប្រទេសនៅអឺរ៉ុបពិសេសមាននៅបារាំងបដិវត្តហបដីនៅបារាំងបដិវត្តហបដីនៅអង់គ្លេសនិងបដិវត្តកហបដីនៅរុស្ស៊ីដែលដឹកនាំដោយលេនីនជាដើមអញ្ចឹងយើងមានបដិវត្តទីក្រុងវិញម្ដងតើបដិវត្តទីក្រុងហ្នឹងយ៉ាងម៉េច ជាការកើតឡើងនៅទីក្រុងដ៏ដ៏ច្រើនក្នុងរយៈពេលខ្លីឬក៏មិនមែនអញ្ចឹងបើក្នុងនៃភូមិវិជាបដិវត្តទីបដិវត្តទីក្រុងមានន័យថាទីក្រុងផ្ទុះណាផ្ទុះការរីកចម្រើននិងផ្ទុះនៅទំហំណាក៏ប៉ុន្តែនៅក្នុងមេរៀនប្រវត្តិវិជាយើងនេះបដិវត្តទីក្រុងគឺសំដៅទៅលើបដិវត្តដែលប្រឆាំងនឹងអវិជននិងវណ្ណៈក្សត្រដូចគ្នាដែរតែផ្ទុះនៅចំកណ្ដាលទីក្រុងតែម្ដង។ ហើយបដិវត្តជនបទក៏ដូចគ្នាដែរគឺសំដៅទៅលើបដិវត្តដែលប្រឆាំងនឹងវណ្ណៈអវិជននិងសัตว์ដែលផ្ដើម ចេញពីតំបន់ស្រុកស្រែចម្ការនេះគឺជារូបភាពនៃបដិវត្តកហបតីនៅអង់គ្លេសនៅអង់គ្លេសដែលនេះគឺជាកងទ័ពរបស់ក្សត្ររបស់ព្រះរាជា ដែលប្រើទៅបង្ក្រាបចលនាបះបោ របស់ពជាកសិករដែលដឹកនាំដោយពួកកហបតីនេះក៏ជារូបភាពនៃចម្បាំងដែរចម្បាំងរវាងកងទ័ពស្ដាច់កងទ័ពស្ដាច់ទៅបង្ក្រាបក្រុមបាបោកហបតីអញ្ចឹងទោះបីជាមានការបង្ក្រាបទោះបីជាកងទ័ពស្ដាច់មានកម្លាំងមានសុភាវុធមានមធ្យោបាយបង្ក្រាប យ៉ាងណាក៏ដោយតែជាលទ្ធផលมันអាចទប់ទល់នឹងចលនាបដិវត្តរបស់កហបតីដែលជាចលនាមហាជនទីបំផុតទៅនៅអង់គ្លេសក្តីនៅបារាំងក្តី នៅរុស្ស៊ីក្តីគឺគឺក្សត្រឬក៏ប្រជាជាតិដែល គ្រប់គ្រងអំណាចហ្នឹងចាញ់ក្រោមដៃវណ្ណៈកហបតីនៅ ក្នុងប្រទេសបារាំង បណ្ណកហបតីបានលុបបំបាត់របបរាជានិយមនៅបារាំងរហូតមកដល់សពថ្ងៃចំណែកនៅអង់គ្លេសចលនាបះបោររបស់កហបតីបានប្រែក្លាយប្រទេសអង់គ្លេសពីរបបរាជានិយមផ្ដាច់ការមកជារាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូចសពថ្ងៃចំណែកនៅរុស្ស៊ីបណ្ណៈចំណែកនៅរុស្ស៊ីគឺ របបរាជានិយមត្រូវ បានលុបបំបាត់ទាំងស្រុងដោយពេលនោះប្រទេសខ្លាយជាប្រទេសសង្គមនិយមដែលយកលទ្ធិកុម្មុយនីសយកមកអនុវត្តជាងរូបភាពមួយសន្លឹកនេះ គឺបង្ហាញអំពី ទុក្ខវេទនារបស់ប្រជាកសិករក្រីក្រដែលនៅតាមកសិដ្ឋាននៅតាមទី ជនបទដាច់ស្រយាលដែល ដែលគ្មានគ្មាន ដីស្រែចម្ការឬក៏មាន ដីស្រែចម្ការតិចតួចហ្នឹងធ្វើស្រែស្រូវចិញ្ចឹមសត្វដាំដំណាំជាជាដើមហ្នឹងត្រូវបានកងទ័ពរបស់រាជការហ្នឹងយកមកឆក់មកប្លន់អញ្ចឹងមកឆក់មកប្លន់ជួនកាលក៏វា ធ្វើបាបម្ចាស់ទ្របទាំងអស់ហ្នឹងដែលជាកសិករក្រីក្រហ្នឹងជាជាមូលហេតុនៃ ការចងគំនុំនៅក្នុងសង្គមរហូតឈានដល់ការបះបោរតែការបះបោរនោះត្រូវបានរីកធំធាត់ហើយក៏ត្រូវបានលោកលេនីន ចេញមុខជាអ្នកដឹកនាំរហូតដួលរំលំរបបស្ដេចសានៅរុស្ស៊ីរូបភាពទី2នេះគឺគឺបង្ហាញអំពីបដិវត្តនៅរុស្ស៊ីនោះទទួលបានជោគជ័យហើយគឺប្រទេស រុស្ស៊ីបានប្រែក្លាយទៅជាសាធារណរដ្ឋសង្គមនិយមសូវៀតហើយណាសូវៀតហើយអញ្ចឹងរបបស្ដេចនៅរុស្ស៊ីក៏បាត់បង់ចាប់ពីពេលនោះមកអញ្ចឹងក្នុងម៉ោងសិក្សានេះយើងសិក្សាតែពាក្យគន្លឹះត្រឹមប៉ុណ្ណឹងហើយសម្រាប់ម៉ោងសិក្សាក្រោយ គ្រូនឹងមានពាក្យកន្លឹះហើយនឹងរូបភាពល្អល្អឬក៏ចំណេះដឹងផ្សេងផ្សេងទៀត នឹងជូនបងប្អូនសិក្សាជាបន្តទៀតអញ្ចឹងយើងសូមចប់ត្រឹមនឹងសិនអរគុណទាំងអស់គ្នាសុខភាពល្អ